បើដឹងថា ស្នេហានេះមិនអាចទៅរួចហើយអ្វីអបដោះតែសង្ឃឹមឲ្យបងច្រើនម្លេះហើយបើដឹងថាមានថ្ងៃនេះតាំងពីដំបូងពួកយើងមិនគួរស្គាល់គ្នាទេសួស្តីអ្នកនាងសួស្តីអ្នកនាងមានឈ្មោះគេដែរឈ្មោះនោះណាហើយឥឡូវកំពុងតែនៅជាមួយអ្នកណាគេកំពុងនៅជាមួយ idol ហើយចុះមានដឹងថា idol លួចស្លាញ់អត់ចុះបោកខៃថាវីដេអូធ្វើអីថតទុកមើលហ្នឹង ណាខៃលថ្ងៃណាមួយគេត្រូវគ្នាជាមួយសងសាយទៅវិញយើងទុកវីដេអូហ្នឹងមើលហើយតែឲ្យវាទៅថ្ងៃក្រោយគេឲ្យវីដេអូហ្នឹងទៅអញ្ចឹងបានទេបាត់ទេព្រោះតែហេតុអ្វីចិត្តស្រីអូនផ្លឹងបដូរលឿនម្លេងមីមី ដេញក៏ទុំបងចោលប្រាំបានទេចាំចាំទៅស្ងាត់ស្ងាត់បានគ្មានដំណឹងដឹងដែលថាស្នេហ៍មួយនេះវាមិនអាចនឹងទៅរួចហេតុអ្វីអូនផ្ដល់ក្តីសង្ឃឹមឲ្យបងលែសប្បាយ មែនទេពេលឃើញបងត្រូវឈឺចាប់ក្នុងទ្រូងអូនណែនស្ទើរស្លាប់ពេលបានពេលបើយើងមិនគួរស្គាល់គ្នាតាំងពីដំបូងមកម្ល៉េះស្គាល់អូនបងឈឺស្គាល់ ស្គាល់ស្ងួនហេតុអ្វីហេតុអ្វីប្រមាណទេបើគង់នឹងដើរចេញហេតុអ្វីចូលក្នុងជីវិតបងឲ្យបងស្គាល់ក្រុមរួជាតិសើមកពេលបាត់បងអូនពីបានធ្វើចិនបងផ្លែលំអូនចេញពីបេះដូងពួកយើង ចាំបាញ់ថ្ងៃស្គាល់គ្នាពីដល់ បង្រៀនឲ្យចេះស្រឡាញ់ចេះឈឺចាប់ខ្លួនជាប្រតែចេះស្រងទាំងភ្នែកដូចជាស្រីគ្មាននៃអ្វីដែលត្រូវចាំគេមកវិញបងឯងជឿអត់ថាតាំងពីខ្ញុំកើតមកណា នេះមិនដែលស្គាល់ជាតិគេសម្រាប់បើស្ដីមិនទេហើយចុះបើថ្ងៃណាមួយមិនវិញខ្ញុំស្រឡាញ់គេសម្រាប់បើស្ដីខ្ញុំតើគួរធ្វើមុខមិនតើណោះមានធ្វើមិនធ្វើធម្មតាធម្មតាទៅធ្វើធម្មតាមកយើងខ្ញុំអត់ចេះធ្វើទេយើងមិនគួរស្គាល់គ្នាតាំងពីដំបូងមកលេង ទៅនឹងគ្មានន័យថាម៉េចហត់អត់រងថ្ងៃហ្នឹងតែកំដរសង្សារខ្ញុំរហូតនេះហេតុអ្វីឲ្យបងស្គាល់ស្ងួនហេតុអ្វីហេតុអ្វីប្រមាណទេបើគុំនឹងដើរចេញហេតុអ្វីចូលក្នុងជីវិតមកឲ្យបងស្គាល់ក្រុមរួជាតិសៅមកពេលបាត់បងអូនពីបានធ្វើចិត្ត អូនចេញពីបេះដូងពួកយើងចាំបាញ់អីស្គាល់គ្នាពីដង លេងសោះហ្នឹងហើយបងធ្វើខ្ញុំមែនតែនជឿដែរអីថាតាំងពីខ្ញុំកើតមករហូតដល់ប៉ុណ្្នឹងហីអត់ដែរមានអ្នក surprise birthday ហ៎តែអត់អីទេអរគុណច្រើនណាយើងមិនគួរស្គាល់គ្នាតាំងពីដំបូងមកឡើយស្គាល់អូនបងឈឺស្គាល់អូនទឹកភ្នែកចែងស្រងមកមិនដឹងខ្លួនបើដឹងថា ហេតុអ្វីអើយបងស្គាល់ស្ងួនហេតុអ្វីហេតុអ្វីប្រមាថទេបើគុំនឹងដើរចេញហេតុអ្វីចូលក្នុងជីវិតមកអើយបងស្គាល់ក្រុមរួជាតិសៅមកពេលបាត់បងអូនពីបានធ្វើចិនមកផ្លែលំអូនចេញពីបែដងពួកយើ ចាំបាញ់អីស្គាល់គ្នាពីដំបង ក៏ក្រុមរួជាតិសៅមងពេលបាត់បង់